មកវាឃើញអញ្ចឹងវាចោតលោកស៊ិនស៊ីមតថា មនុស្សអសិលធម៌វាយុទ្ធវាយជើងវាយក្បាលគាត់ប៉ុន្តែអត់ហ៊ានតទាំងអស់បាទសូមជំរាបសួរដល់បងប្អូនទាំងអស់ទាំងក្នុងនិងក្រៅប្រទេសជាទីនឹកលឹកបាទខ្ញុំបាទនេះគឺឈ្មោះកែវចំណាប់ប្រវត្តិរបស់ខ្ញុំបាទនឹងគឺជាអ្នកអតីតអ្នកជាប់មន្ទីរឃុំឃាំងមន្ទីរ15នៅ ក្នុងតំបន់25ជាមួយនឹងលោកស៊ិនស៊ីសមុទ្រនិងតារា ភាពយន្តដល់ឆ្នើមរបស់យើងគឺលោកគង់សំអឿនអូបាទលពូ បាទអញ្ចឹងមានន័យថាលពូគឺជាអ្នកដែលទោសនិយាយថាអ្នកទោសជំនាន់នោះគ្មានកំហុសអីទេដោយសារតែគេចេះតែចាប់ចាប់ដាក់ជាមួយគ្នាជាមួយលោកតាស៊ិនស៊ីសមុទ្រផងដែរហើយលោកគង់សំអឿនទៀតបាទបាទហើយលោកទាំងពីរនោះបើតាមដឹងគឺមរណកាលក្នុងអំឡុងនោះឬក៏យ៉ាងម៉េចដែរពូបាទនៅខ្ញុំបាទចង់ជម្រាបជូនថាលោកស៊ិនស៊ីសមុទ្រនឹងគឺខ្ញុំនៅជាប់រនុក ជិតជាប់គ្នារំលងតែ2នាក់ទេបាទបាទអញ្ចឹងខ្ញុំដឹងការរាក់ជ្រៅការសុកទុកឯលោកគង់សមឿនគឺនៅឆ្ងាយដាច់ស្រយាលពីគ្នាព្រោះនៅក្នុងមន្ទីរឃុំខាំងនោះគឺមនុស្សរាប់រយបាទបាទហើយយើងឃើញថាតើមនុស្សរាប់រយហ្នឹងស្ថិតជាអ្នកទោសថាអត់មានទោសទេអ្នកទាំងអស់ហ្នឹងគឺរបបខ្មែរក្រហមហ្នឹងគឺគេយកមកហ្នឹងគឺចាត់ថាយើងជាខ្មាំងបដិវត្តរបស់គេ បាទអញ្ចឹងគេយកមកកសានចំហហាត់ពុតលុតដំសតិអារម្មណ៍ជំរះនៅ មន្ទិលសំស័យទាំងអស់ឲ្យទៅคลายទៅជីវណៈកសិកររបស់គេអញ្ចឹងគឺថាគេសួរចម្លើយដោយប្រការណាគឺថាត្រូវទាំងអស់គឺគេសម្រាប់ចោលអញ្ចឹងហោខែទៅហើយចំពោះបញ្ហាលោកគុណសំបុយគឺខ្ញុំមិនបានចាំថ្ងៃខែ ដែលគាត់បានត្រូវគេយកទៅសម្លាប់ទេប៉ុន្តែ អ្វីដែលខ្ញុំដឹកចាំបាន គឺលោកសឹមទីសមុទ្រ ព្រោះលោកស៊ិនទីសមុទ្រនៅជាប់នឹងខ្ញុំហើយខ្ញុំ ធ្លាប់តែមានតំណែងតំណងជាមួយលោកស៊ិនទីសមុទ្រតាំងពីចុងឆ្នាំ1971រហូតមកដល់ពេលដែលយើងជាប់គុកមួយគ្នានេះទៀតនៅក្នុងមន្ទីរឃុំឃាំងទៀតខ្ញុំធ្លាប់តែឃើញលោកស៊ិនទីសមុទ្រមាន ទឹកមុខមាន ប្រជាប្រិយព្រោះលោកស៊ិនទីសមុទ្រជាអធិរាជសម្លេងមាសអញ្ចឹងគឺជាមនុស្សរបស់មហាជន ទៅទីកន្លែងណាក៏គេស្គាល់ដែរ ហើយទឹកមុខរបស់គាត់មានប្រជាប្រិយគាត់ធ្លាប់ រស់នៅក្នុងពីរបបឆ្លងកាត់គឺរបបប្រជានិយមក្នុងចំនួនទសវត្សឆ្នាំ60រហូតមកដល់70ទៀតក៏គាត់មានបច្ចេកប្រជាប្រិយភាពល្អប្រសើរអញ្ចឹងគាត់មានទុភមង្គលស្ថិតនៅ ក្នុង គឺថាសបាយសម្បូររុងរឿងតែមកដល់ពេលដែលជាប់គុកនេះគាត់អត់អាហារយើងដឹងហើយខ្ញុំចង់ជម្រាបថានៅ ក្នុងរបបនោះ ដែលគេយកមកដាក់ឃុំឃាំងគឺជីវភាពរបស់វា គឺ មាន តែកតុគុលចៃទេ ក្នុងមួយថ្ងៃគឺឲ្យពីពេល គឺព្រឹកមួយពេលវេលាម៉ោង9នឹងថ្ងៃសៀលអញ្ចឹងគឺមនុស្សយើងទាំងអស់គ្មានជីវជាតិទាំងអស់ជ្រុះសក់សាច់ជ្រាវហើយទឹកមុខលោកសន្ធិសមុទ្រល្អប៉ុន្តែ ពេលដែលជាប់គាត់អត់សូវនិយាយស្ដីទាំងអស់គាត់មិននិយាយស្ដី លើកលែងតែខ្ញុំសួរគាត់ដូចថាបបោអង្អែលលងលោមចិត្តគាត់អញ្ចឹងខ្លួនខ្ញុំក៏អាណិតខ្លួនខ្ញុំហើយក៏ខ្ញុំអាណិតខ្លោចសារដល់លោកសុនស៊ីសមុទ្ររាល់តែរណកម្មក្នុងមួយអាទិត្យពួកវាអាចហៅយើងយកទៅសួរចម្លើយគ្រប់អ្នកទោសទាំងអស់ដោយឡែកខ្ញុំក៏ធ្លាប់ទទួលទរណកម្មឯបងសិនធីសមុទ្រក៏ទទួលទរណកម្ម ពេលម្ដងដែលសួរចម្លើយវិញគាត់ត្រឡប់មកវិញគាត់ក្តោបមុខមកដាក់ពូតអង្គុយហើយខ្ញុំមើលខ្នងគាត់បែកស្នាមរំពាត់គាត់អោនមុខខ្ទប់មុខស្រក់ទឹកភ្នែកក្នុងពោះគាត់យំរងំក្នុងពោះគឺគាត់ខំប្រឹងអត់សង្កត់ចិត្តទោះបីយ៉ាងណាខ្ញុំខ្ចុកចិត្តអង្អែលដល់ខ្លួនគាត់ព្រោះឃើញថាអាណិតគាត់ អាណិតខ្លួនឯងក៏ដូចជាអាណិតគាត់ប៉ុន្តែអ្វីដែលខ្ញុំឃើញផ្ទាល់ភ្នែកខ្ញុំរិទ្ធិសង្វេគអតីតកាលក្នុងរបបនោះខ្ញុំមករហូតមកដល់ពេលនេះគឺខ្ញុំដើមនៅ អារម្មណ៍ស្មោតអតីតកាលរបស់ខ្ញុំខ្ញុំយំចែកហើយពេលណាខ្ញុំឮបទចម្រៀងគាត់ខ្ញុំត្រក់ទឹកភ្នែកអ្វីដែលសារព័ត៌មានជាច្រើនបានទៅពីខ្ញុំ គឺខ្ញុំពេលចំណុចហ្នឹងខ្ញុំពិបាកនិយាយពិបាកនិយាយព្រោះអារម្មណ៍ខ្ញុំទុកវាអត់បាន មានពេលមួយនោះដោយគាត់ដូចថាគាត់ចង់បត់ជើងតូចនៅក្នុងមន្ទីរឃុំឃាំងគឺនៅតាមជញ្ជាំងទាំងអស់ព្យួរដោយបំពង់ទឹកថ្នោតបត់ជើងធំក៏នឹងបត់ជើងតូចក៏នឹងបាទអញ្ចឹងគឺត្រូវការបត់ជើង គឺយើងឲ្យគ្នាគ្នាយើងជួយហុចមកហើយយើងអង្គុយបត់បំពង់ថ្នោតខ្ពស់ហ្នឹងយើងបត់ទៅ ពេលដែលបាត់ទៅ ពួកវាឡើងមកក្មេងតូចតាហ៊ានរបស់វាឡើងមកវាឃើញអញ្ចឹងវាចោទលោកស៊ិនស៊ីសមុតថា មនុស្សអសិលធម៌វាយុទ្ធវាយជើងវាយក្បាលគាត់ប៉ុន្តែអត់ហ៊ានតទាំងអស់យើងអត់